ចិត្តឲ្យដល់អ្នកតន្ត្រីឲ្យដល់គ្នានឹងគ្នាដើម្បីបានប្រឹងប្រែងស្វែងរកនៅទីពឹងណាឲ្យបាននៅសេចក្តីសុខពីព្រោះយើង ខ្លាចទុកក៏ណាតែអញ្ចឹងគឺចង់បានសុខជាធម្មតាព្រោះសុខហ្នឹងវាមាន ការសោយអារម្មណ៍សុខ ស្រួលសបាយរីករាយចឹងទៅហើយក៏នាំឲ្យចម្រើននៅលោភៈការជាប់ជំពាក់មានឆន្ទរាគៈអីអីទៅតាមនឹងទៅទៀតជាមួយគ្នានឹងការសុខសบายនឹងវាមានអាសាតៈដល់ទៅសេចក្តីទុកលំបាកហ្នឹងវាមានលក្ខណៈឈឺលំបាកលំបាកទ្រាំ ចឹងហើយវានាំឲ្យមានបដិខានុស័យហ្នឹងវាកើតឡើងតាមដែលអនុស័យហ្នឹងវាដេកសំងំក្នុងចិត្តសន្តានចឹងក៏ឆ្នាំងថ្នាក់តោមនោះជាមួយនឹងក្តីទុកហ្នឹងវាមានអញ្ចឹងក្នុងជីវិតហ្នឹងបានយើងយល់ដល់គ្រប់ ព្រះអង្គគ្រប់គ្នាមានខ្លួនយើង ជាឧបមាចឹងយើងក៏ប្រាថ្នាឲ្យគ្រប់គ្នានឹងបានសេចក្តីសុខណាយើងគិតមើលថា ការរស់នៅរបស់យើងនឹងយើងបានធ្វើអីខ្លះក្នុងមួយថ្ងៃមួយថ្ងៃនឹងអាចធ្វើឲ្យអ្នកដតីបានសេចក្តីសុខដោយសារយើងនឹងយើងត្រេកអរណាស់សบายចិត្ត មិនមានអ្នកណាមករៀបចំបង្ខំអីទេទាំងដល់ទៅ ចំណេះដឹង គុណធម៌នៃពុទ្ធបរិស័ទយើងនឹងអប់រំទៅចម្រើនទៅ គឺសบายអញ្ចឹងហ្នឹងឯងមិនរឿងដែលថាខ្លួនឯងនឹងមានសេចក្តីសុខបណ្ណា សបាយបណ្ណារីករាយបណ្ណាសម្រាប់ខ្លួនឯងអាហ្នឹងគឺមិនគួរឲ្យរីករាយរំភើបមិនគួរឲ្យយកជា ខ្លឹមសារនៃជីវិតអីទៅ ត្រឹមតែប៉ុណ្ណឹងទេព្រោះធម្មតាការដែលបុគ្គលបានទីក្តីសុខ តាមផ្លូវបតីតាមផ្លូវចិត្តខ្លួនឯងហើយតែងតែសັບផ្សាយនៅសេចក្តីសុខនឹងឯងឲ្យដល់អ្នកដតីចាដល់មនុស្សដល់ទេវតាដោយថាព្រះបរមពោធិសត្វព្រះអង្គបំពេញអភិនិហាបារមី ដើម្បីបានជាពុទ្ធហ្នឹងគឺដោយបហប្រតិករណាជាគ្រឿងទ្រនឹងឯងចឹងដើម្បីថាស្រោចស្រង់សัตว์លោកឲ្យ បានរួចផុតចាកទុក្ខ នឹងចឹងទៅរួចទៅក៏ព្រះអង្គបានបំពេញពុទ្ធកិច្ចហើយក៏បរិនិព្វានទៅចឹងសម្រាប់ពុទ្ធបរិស័ទយើងក៏ប្រឹងប្រែងជួយគ្នាតាមនឹងនៅពេលដែលយើងមានសេចក្តី សុខដែលជាអនវច្ចសុខដែលសុខដែលប្រាសចាកទោសហើយនឹងយើងគិតថាយើងរស់នៅធ្វើយ៉ាងម៉េចឲ្យអ្នកអតីបានសេចក្តីសុខដោយការរស់នៅរបស់យើងនេះ ហើយយើងរីករាយនឹងអំពើដែលយើងប្រព្រឹត្តនឹងសមត្ថភាពដែលយើង មានហ្នឹងយើងអាចធ្វើអីខ្លះអីខ្លះឲ្យអ្នកដតីបានសេចក្តីសុខហ្នឹងដោយអត់មាន រំពឹងការតបស្នងអីពីអ្នកដតីទេអឲ្យតែអ្នកដតីបានសុខដោយសមត្ថភាពរបស់យើងទៅព្រោះយើងវាមិនងាយ មានសមត្ថភាពអីអាចថាធ្វើឲ្យអ្នកដតីបានសេចក្តីសុខដោយសារទេមនុស្សក្នុងโลกភាគច្រើនហ្នឹង បៀតបៀនដល់មនុស្សដល់សត្វដទៃចឹងក្រណីជីវិតខ្លួនឯងមួយហ្នឹងលោកលីរស់នៅកុំឲ្យបៀតបៀនដល់គេហ្នឹងមិនបានណាហ្នឹងឯងទោះជាថាមាន សម្បត្តិមានលៀបមានយុះអីបណ្ណាហើយហ្នឹងក៏ដោយគឺនៅតែមានការប្រព្រឹត្តប៉ះពាល់ដល់សេចក្តីសុខអ្នករតីចឹងទៅដោយសារភាពលោភលន់ភាពតណ្ហានឹងឯងវា គ្របសង្កត់ធ្វើឲ្យมันអាចនឹងសន្តោសប្រោះបណីដល់អ្នកអតីมันអាចនឹងលមួមគ្រប់ខ្លួនឯងអីអញ្ចឹងអាហ្នឹងគឺថាអន់ទេមនុស្សយើងយើងនិយាយឲ្យឲ្យខ្លីមកថា ក្រាន់តែចិញ្ចឹមជីវិតខ្លួនឯងមិនរស់អាហ្នឹងនិយាយឲ្យខ្លីមកទីមិនរស់ណាមានឡើងសម្បើមថា មានមែនប៉ុន្តែវានៅក្នុងការបៀតបៀនអ្នកអតី នឹងឯងដែលពាក្យថាអញ្ចឹមជីវិតខ្លួនឯងរស់ក្នុងទីនេះគឺមិនបៀតបៀនអ្នកដទៃធ្វើអីគឺដោយស្លូតត្រង់ដោយត្រឹមត្រូវហើយនឹងឆ្លាតឆ្លះទៅ ក្នុង ប្រយោជន៍ប្រយោជន៍ខ្លួនឯងប្រយោជន៍អ្នកដតីអានឹងបានបញ្ចូលទៅក្នុងភាពដែលជាបណ្ឌិតនឹងឯងបណ្ឌិតនឹងតាំងតែពីការិយវៈទៅរហូតដល់ទៅបាបវិជិតអ្នកបួសដល់ទៅព្រះ កិសាវៈព្រះមហាកចាយណៈអីអីដែលព្រះអង្គត្រាស់ថាជាបណ្ឌិត មានបញ្ញាច្រើនអញ្ចឹងទៅប៉ុន្តែគឺតាំងតែពីក្រហោះទៅដែលជាអ្នកមិនគិតដើម្បីបៀតបៀនខ្លួនឯងមិនគិតដើម្បីបៀតបៀនអ្នករតីអីទាំងអស់ហ្នឹងអាហ្នឹងគឺជាគុណដែលមាន ក្នុងបុគ្គលណាបុគ្គលហ្នឹងហៅថាជាសប្បុរសជាបណ្ឌិតទៅបានហើយចឹង ប៉ុន្តែតាមលំដាប់តាមលំដាប់នៃបណ្ឌិតនឹងឯងចឹងតាមគុណធម៌ហ្នឹងមិនមែនថាបណ្ឌិតបណ្ឌិតហើយចិត្តតែមានគុណធម៌ស្មើគ្នាមិនមែនទេនឹងឯងតែនៅក្នុងព្រះសាសនាហ្នឹងគឺដែលព្រះអង្គប្រកាសសម្ដែងហៅថាជាបណ្ឌិតហ្នឹងគឺតាំងពីហ្នឹងតាំងពីករាវាដែលមានគុណធម៌ចម្រើនឡើង មិនគិតបៀតបៀនខ្លួនឯង ពាក្យថាបៀតបៀនខ្លួនឯងគឺប្រព្រឹត្តបាបប្រព្រឹត្តអកុសលហ្នឹងអាហ្នឹងជាការបៀតបៀនសេចក្តីសុខបៀតបៀនសុគតិភពបៀតបៀនសេរីសួស្តីនៃជីវិតរបស់ខ្លួនហើយដោយអំណាចនៃការប្រព្រឹត្តបាបកម្មកំឆ្គងផ្សេងផ្សេងហ្នឹងអញ្ចឹងមិនគិតប្រព្រឹត្តធ្វើនៅអំពើបៀតបៀនខ្លួនឯងហើយក៏មិនគិតដើម្បីបៀតបៀនអតីមានចិត្តសន្តោសប្រោសប្រណីទលំទលាយទៅឲ្យ អ្នករតីនឹងបានទីក្តីសុខហើយខ្លួនឯងក៏តាំងនៅក្នុងគុណធម៌អញ្ចឹងដល់ទៅយើងរហូតដល់ថាអាចនឹងជួយឲ្យអ្នករតីចាប់តាំងពីម្នាក់ទៅចឹងយើងក៏មើងងាយតិចអប់រំពីតិចទៅឲ្យយើងសប្បាយចិត្តថា យើងអាចជួយឲ្យអ្នករតីបានទីក្តីសុខដោយសារយើងនេះយើងរីករាយនឹងសមត្ថភាពរបស់យើងព្រោះយើងធ្លាប់តែពុកម្ដាយចិញ្ចឹមបីបាច់មើលថែហើយនឹង រស់នៅក្នុងលោកនឹងតម្រំតែឈួរជើងជាប់មមតំដើម្បីនឹងរស់នៅខ្លួនឯងបានវាមិនងាយទេណាហើយឥឡូវរហូតដល់ថា មានសមត្ថភាពមានកិច្ចការងារអីដែលធ្វើទៅឲ្យអ្នកអតីបានក្តីសុខបានប្រយោជន៍នឹងឯងក្នុងសង្គមជាតិសាសនាហ្នឹងគឺយើងសបាយសបាយក្នុងកិច្ចការងារហ្នឹងគឺថាខំប្រឹងឲ្យរឹតតែចម្រើនឡើងទៀតក្នុងកិច្ចការងារហ្នឹងទទួលគ្នានឹងការអស់ជីវិត នឹងឯងចឹងតាំងចិត្តបដូរផ្ដាច់ទៅក្នុងការងារនឹងដោយអត់រំពឹងការតបស្នងសងគុណអីពីអ្នកដតីទេចឹងអរគុណអ្នកដតីថែមទៀតដែលដែលបានកើតមកហើយនឹងមានគុណធម៌អីអីផ្សេងផ្សេងចឹងទៅដើម្បីថាយើងបានជ្រះថ្លាបានជួយបាន ទំនុកបំរុងអីចឹងទៅ បានខ្សែគប់ទៅហើយយើងក៏សម្រេចនៅប្រយោជន៍ជាមួយនឹងបុគ្គលនោះនោះអង្គនោះនោះអញ្ចឹងទៅ យើងមានតែអរគុណដូចយើងធ្វើបន់ជាមួយព្រះសង្ឃអញ្ចឹងយើងមានគិតដើម្បីឲ្យព្រះសង្ឃមកសងគុណអីយើងណៃណៃវិញអត់ទេ មានតែអរគុណព្រះសង្ឃដែលបាន ត្រួតត្រងប្រភ្នោះមានសីលាតិគុណអញ្ចឹងអញ្ចឹងទៅយើងបានសម្រេចបន់កុសលនឹង ចឹងទៅយើងមានសេចក្តីសុខនៅក្នុងអំពើល្អដែលយើងបានធ្វើនេះមានចាំបាច់យើងទៅសង្ឃឹមអ្នករតីដល់ទៅអ្នករតីហ្នឹងយើងខ្លាប់ជួយ2 3 10 20ហើយពេលណាអត់បានជួយគាត់អាចទូទាស់អាចចាប់កំហុសអាចស្អប់អីយើងទៅយើងថាំងធ្វើបន់ជាមួយមនុស្សក្បាលខ្មៅអីមិនបាន បនបានអីចេះចោះអីចឹងយើងតែងលឺហើយសេចក្តីហ្នឹងគឺមកពីយើងសង្ឃឹមសង្ឃឹមការតបស្រង់ពីអ្នកតីអីអីចឹងទៅណាឬក៏ថា សង្ឃឹមអីសង្ឃឹមអីដើម្បីថាឲ្យគេសរសើរដើម្បីឲ្យគេដឹងគុណដើម្បីគេលើកតម្កើងអីចឹងទៅវាត្រូវខកចិត្តជាមួយនឹងមនុស្សទាំងហ្នឹងវាមានកិលេសទៅតាមសភាពទាំងអស់ហ្នឹងយើងបកកែប្រកាន់អីមិនបានទេអញ្ចឹងបានថាយើងត្រូវ មកសបាយចិត្តនឹងអំពើល្អដែលយើង បានធ្វើទៅអំពើល្អហ្នឹងមានចេះក្បត់យើងមានចេះរត់ចោលយើងបោះបង់យើងអីយើង ស្លាប់ទៅទៅជាមួយយើងទៀតហ្នឹងឯងជួយមើលថែរក្សាបដិសន្ធិវិញ្ញាណអីអីមិនឲ្យទៅកាន់ទីຕົកទីទៀបអីបានណាណាដែលព្រមស្លាប់ទៅជាមួយយើងសំបីតែព្រមស្លាប់គឺទៅតាមកម្មរៀងខ្លួនមិនមែនទៅតាមមើលថែអីយើងឯណា វាជារឿងដែលយើងត្រូវរក ទីពឹងហ្នឹងឲ្យបាន ប្រកបវិជាច្បាស់លាស់គណៈដូចជារឿងភរិយាស្វាមីអីអញ្ចឹងចឹងទៅតាមភាកច្រើនមកហ្នឹងឯងរៀបការអីអីចឹងរួចហើយវាមានសភាពការដូចថាជាមួយនឹងភរិយាអីអីចឹងទៅនៅជាមួយគ្នា ដែលអាចថាអាសភាពនៃសេចក្តីស្រឡាញ់ដោយលោភៈដោយរាគៈអីអីហ្នឹងវាធូរខ្សោយទៅ វាថយទៅរោគរូបសម្លេងខិនរោផតពៈហ្នឹងវាមិនមែនថយអស់ពីចិត្តអីទៅទេពីព្រោះតើកុសលធម៌ចម្រើនឡើងរហូតដល់អរិយមគ្គនោះបានវាលះលោភៈហ្នឹងប៉ុន្តែនេះវាគ្រាន់តែថាវាធូរថយដោយតេតងនឹងរូបសម្លេងក្លិនរោផតពៈ ទៅរកកាមគុណមិនមែនដូចជាមួយកូន កូនវាមិនមែនទៅរករូបសម្លេងទៅរកផោតថាពៈនឹងដោយចំពោះកាមគុណទេវាជារឿងមโนសញ្ចេតនាពុកម្ដាយជាមួយកូនអញ្ចឹងទៅគឺថានៅតែជាកូនអញ្ចឹងមមតំតែជាមួយគ្នានឹងរឿងរូបសម្លេងក្លិនរសផតពៈកាលណាបើយើងយកជាបឋមធានត្រង់នៃការសែបសោយសบายរីករាយអានឹងវាមានខ្វះអីវាមិនមែននៅតែជាមួយនឹងភរិយាស្វាមីនឹងឯណា ជាមួយអ្នកដតីផ្សេងទៀតហ្នឹងសន្ធឹកសន្ធប់គឺស្រស់បំប្រងទៅ ទំនើបទៅនឹងឯងប្លែកទៅអញ្ចឹងវាអាចធ្វើឲ្យចិត្តនឹងឯងរីករាយទៅក្រៅផ្ទះអានឹងដែលភាកច្រើនវាមានមកអញ្ចឹងចឹងនឹងឯងនៅពេលភរិយាមានគួអីចឹងទៅប្រសូតបត់មក វល់ជាមួយនឹងកូនតូចអីចឹងទៅមិនបានមើលថែខ្លួនអីធំក្លិនអេះឆ្អាបជាមួយកូនតូចអីអីចឹងទៅស្វាមីហ្នឹងមិនបានគិតចោលទេមិនបានគិតចោលភរិយាអីនៅតែភរិយាចឹងប៉ុន្តែវារឿងរូបសម្លេងក៏នៅផតតពៈនេះរឿងកាមគុណនេះវាអាចទៅរកការសបាយរីករាយជាមួយនឹងស្ត្រី ក្រៅផ្ទះអាហ្នឹងដែលនិយាយភាក ច្រើនហ្នឹងវាអញ្ចឹង នឹងឯងគឺកន្លងរំលង ចិត្តភរិយាចឹងទៅរកការសបាយក្រៅផ្ទះហ្នឹង គឺជាជាភាកច្រើន ចំពោះបរោះនឹងឯងចឹងហ្នឹងឯងអាហ្នឹងហើយចំណែកភរិយាវិញ វាជារឿងមួយរបស់ស្ត្រីវាដោយឡែករឿងប្រុសរឿងស្រីវាមានរឿងខ្លះដូចគ្នារឿងខ្លះវាផ្ទុយគ្នាទៅតាមភេទប្រុសផ្សេងភេទស្រីផ្សេងអាសភាពនៃចរិតអធិស្រ័យអីអីកិច្ចការងារអីក៏វាមាន សម្រាប់បរិសស្ត្រីដោយឡែកពីគ្នារឿងខ្លះដូចគ្នារឿងខ្លះជួយ គ្នា ទៅវិញទៅមករឿងខ្លះវាផ្សេងគ្នាអញ្ចឹងវាមិនអាចជួយអីគ្នាបានទេដូច បរោះបរោះស្ត្រីស្ត្រីវាមិនអាចនឹងថាជួយគ្នារឿងនឹងបាន ទេវាកិច្ចការងារអីគេជួយគ្នាបានតែនេះគ្រាន់តែចង់លើកឃើញថារឿងខ្លះវាមានសភាពផ្ទុយគ្នាអញ្ចឹងទៅចឹងឃើញណាបរោះក៏ចូលចិត្តដូចថារំលងភរិយាអញ្ចឹងទៅ គិតពីខ្លួនឯងដើម្បីថានឹងឯងបាននៅការសបាយក្រៅផ្ទះហើយដល់ទៅភរិយាវិញ ហ្នឹងឯងទៅជាចាប់យកទោសកំហុសរបស់ស្វាមីឬក៏ទោសកំហុសរបស់ស្ត្រីដតីណាយនៃអីហ្នឹងដោយការចំណែនដោយការប្រច័ណ្ឌអីអីហ្នឹងឯងយកមកបន្ទុះនឹងចិត្តសន្តានរបស់ខ្លួនកណាគឺថាដុតរោលចិត្តសន្តាន របស់ខ្លួនហ្នឹងណានឹងឯងមកកើតទុកមកដេកកើតទុកខ្លួនឯងចឹង នឹងឯងគឺវាផ្ទុយគ្នាអញ្ចឹងនឹងឯងប្តីវាអាចចោលប្រពន្ធនឹងវាគ្រាន់តែចោលមកពេលមកគ្រាចោលទៅតាមការដែលថាมันបាន រួមសពរួមទុក ជាមួយគ្នាអញ្ចឹងទៅប្រពន្ធនឹងគឺថា នៅផ្ទះទៅមើលកូនទៅអីអីនឹងឯងហត់នឿយអំបាអីចឹងតាមនឹងចឹងទៅហើយហ្វាមីហ្នឹងវាគិតតែថារោគ សបាយហ្នឹងវាអត់បាន រួម ជាមួយ នឹងភេយាទេវាត្រូវរំលង ចិត្តនឹងឯងដែលហៅថាប្រព្រឹត្តកន្លងចិត្តហ្នឹងគឺកន្លែងហ្នឹងហ្នឹងឯងការប្រព្រឹត្តកន្លងចិត្តហ្នឹងនៅក្នុងធัวសង្គ្រោះដែលព្រះពុទ្ធអង្គទ្រង់សម្ដែងគឺកន្លែងហ្នឹងមានមានទាំងអស់គ្នាណាទាំងភរិយាទាំងស្វាមីហ្នឹងមិនត្រូវប្រព្រឹត្តកន្លងចិត្តគ្នា ចឹងណានឹងឯងមិនត្រូវប្រព្រឹត្តកន្លងចិត្តគ្នា បរោះក៏មានស្ត្រីក៏មានដែលព្រះអង្គសម្ដែងក្នុងធัวសង្គ្រោះភរិយាស្វាមីប៉ុន្តែប្តីអាកន្លែងហ្នឹងហៅប្រព្រឹត្តកន្លងចិត្តហើយពីព្រោះភរិយាមិនបានរួមចិត្តរួមគំនិត រួមការត្រេកអររួមការយល់ព្រមអីទៅជាមួយទេកណារឿងហ្នឹង ក្នុងសភាពជាបថុជជនហ្នឹងគឺថាវានៅ មានការហួងហែងច្រើនហើយវានៅអ៊ីសាអង្គធัวអ៊ីសាហ្នឹងប៉ុន្តែយើង ច្រើននិយាយថាប្រច័នហ្នឹងប្រែមកថាកាចកាចកាចខ្លាំងអីចឹងទៅច័ន្ទដៈហ្នឹងវាកាចហើយហើយប្រហ្នឹងវាថែមឲ្យវាខ្លាំងទៅទៀតក្នុងសេចក្តីដែលថាប្រច័នហ្នឹងនឹងឯងវាអាច នៅកើតទុកខ្លួនឯងចឹងទៅឬក៏ថាប្រតិកម្មចេញទៅតាមពាក្យសម្ដីអកប្បកិរិយាទឹកមុខអីអីហ្នឹងគឺថាវាចេញទៅជាណាវិញ្ញាតតាមផ្លូវកាយវិញ្ញាតតាមផ្លូវវាចាហ្នឹងមានការប្រព្រឹត្តទៅអញ្ចឹងចឹងហ្នឹងឯងហើយវាផ្ទុយគ្នាត្រង់ដែលថាស្វាមីហ្នឹងគឺ អាចនឹងថាទុកទុកភេយានឹងមកដប់ចឹងទៅណាគឺថា គិតយ៉ាងម៉េចដើម្បីសែបសោយអារម្មណ៍ខ្លួនឯងសបាយចឹងទៅហ្នឹងឯងហើយភេយាមិនបានចោលចឹងទៅទេអត់បានចោលមកពេលមកគ្រាទេប្តីអាចចោលមកពេលមកគ្រារោគការសែបសោយខ្លួនឯងតែភេយាវាអត់វាអត់ព្រមចោលមកពេលហ្នឹងគឺចាប់យកហើយ មកកើតទុកខ្លួនឯងតាមពិតបើយើងនិយាយទៅវានៅក្នុងរឿងល្ងងទាំងអស់គ្នាទេ ស្វាមីល្ងងតាមបាមីប្រពន្ធល្ងងតាមប្រពន្ធទៅតែកើតទុកវាល្ងងហើយពីព្រោះអាទុកតោមនោះនោះវាកើតជាមួយមោហៈមិនមែនកើតមួយបញ្ញា ទេព្រោះបញ្ញា មិនឲ្យកើតទុកទេបញ្ញាឲ្យឲ្យសក់ទេតើ ប៉ុន្តែនេះតែកាលណាកើតទុកវាប្រកបជាមួយនឹងមោហៈហើយល្ងងហើយណាមោហៈជាមួយនឹងតោសៈអញ្ចឹងទៅហើយស្វាមីហ្នឹងក៏ងងទៅតាមហ្នឹងពីព្រោះវាមិនមែនទីពឹងរឿងខ្សែផ្សោយកាមគុណអីអី ទៅរកស្ត្រីដតីក្រៅផ្ទះអីអីមិនមែនទៅរកទី ពឹងមិនមែនទៅបួសមិនមែនទៅរកនិព្វានអីណានេះគឺថាវាជារឿងលោភៈទេតើដែលប្រព្រឹត្តទៅនឹងអញ្ចឹងវានៅតែក្នុងល្ងងនឹងឯងវាអត់បានទីពឹងអីទាំងអស់ទៅគ្នានឹងហើយអាច មានរឿងរ៉ាវក្នុងជីវិតនឹងកម្មរកោសដោយការមិនទុកចិត្តអីអីអញ្ចឹងទៅទៀតនឹងឯងអញ្ចឹងបាន ជាមានពាក្យរំលឹកពាក្យចាស់ក៏ដូចជា នៅក្នុងផ្លូវពធគេថាឲ្យយើងភរិយាស្វាមីនឹងរួមសក់ទុកជាមួយគ្នាអញ្ចឹងទៅ នឹងឯងក៏ដើម្បីអ្នកដតីបានសេចក្តីសុខផងក៏ដើម្បីតែខ្លួនយើងនឹងបានសេចក្តីសុខផងដែរហើយពធัวនឹងបញ្យលជាពិសេសទៅទៀតគឺឲ្យយើងរកទីពឹងខ្លួនឯងហ្នឹងឯងពីព្រោះយើងក៏មិនអាចនឹងថា ទៅពឹងអ្វីអ្វីខាងក្រៅនឹងឲ្យចេះតែបានសុខនៅរហូតទេព្រោះវាអត់មានអីឈ្នះការមិនទៀងហ្នឹងហ្នឹងឯងសភាព ប្រែប្រួលវាមានអញ្ចឹងចឹងយើងក៏អាចថាទៅហួងហែងចិត្តអ្នកអតីភិយាស្វាមីអីហ្នឹងហើយសំបីតែម្ចាស់ខ្លួនឯងហ្នឹងក៏តល់ច្រកក៏មិនដឹងធ្វើម៉េចព្រោះខ្វះសមត្ថភាពវាចាញ់កិលេសខ្លួនឯងហ្នឹងអញ្ចឹងទៅនឹងឯងទោះជាដឹងថាខុសហ្នឹងហើយបានជាខំលោបលាក់អីអញ្ចឹងទៅកុហកអីយ៉ាងនេះជានោះអីហ្នឹងគឺដឹងថាហ្នឹងវា ជាអំពើឆ្កំឆ្គងហើយប៉ុន្តែវាអត់មានសមត្ថភាព ទប់ទល់ដើម្បីតែកុំឲ្យខុសនឹងឯងអូវាចេះតែទៅទាំងទាំងដែលដឹងថាខុសនឹងហើយក៏មានឬក៏ថាជាការរំលោភបំពានដោយគិតថាជាបរោះអីចឹងទៅវាអាចថាចេះតែមានឯនេះឯនោះអីធម្មតាតាមគេតាមឯងអីអីចឹងទៅចឹងទៅវាវាបាត់បង់នៅការអាណិត គេណាដោយថាភរិយាត្រូវកើតទុកនឹងឯងតាមតឹងចង្អៀតចង្អល់គេណាឈឺចិត្តអិតទ្រូងដុតរោលដៅកាហាយមកដល់រូបកាយទៀតមិនមែនតែរឿងផ្លូវចិត្តទេព្រោះវាមាន ចិត្តតច្ចរូបហើយអញ្ចឹងបានវាមានរឿងស្គមរីងរៃរំរាយមានខ្លះក្អួតឈាមអីអីចឹងទៅទាំងអស់ហ្នឹងវាត្រូវនាំឲ្យ មានរោគមកដល់ផ្លូវកាយទៀតអាហ្នឹងវាជាផ្នែក ចិត្តតច្ចរូបទៀតសរសៃប្រសាទទៅក៏មាន លេបតែឆ្នាំឲ្យដេកលក់អញ្ចឹងទៅឬក៏ថាត្រូវខូចបេះដូងអីអីអញ្ចឹងទៅ ទៅគៀងត្រូវស្ទះព្រោះវាជារឿងដែលចោលម៉ែចោលឪតាមស្វាមីហ្នឹងខ្លះហ្នឹងគឺថាបានត្រូវបានមកជួបមកប្រតិបត្តិជាមួយឪពុកម្ដាយទេត្រូវស្វាមីនឹងយកទៅចឹងទៅហើយ ស្វាមីដែលមានសេចក្តីសង្គ្រោះហើយវាសំនឹងបនភរិយាអីចឹងផងទៅក៏បានសនុកសុខសบายចឹងទៅម៉ែឪដឹងទៅក៏សบายតាមនឹងអីខ្លះហ្នឹងក៏វារខោកខាតាមរឿង នេះវាចូលនៅក្នុងបរមត្តសច្ចៈវាមិនផុតពីការពិត នៃ បរមត្តនឹងទេប៉ុន្តែយើងយករឿងមកនិយាយហើយណែនាំអប់រំរំលឹក ទៅតាមរឿងរ៉ាវនឹងចឹងទៅ ដើម្បីថាឲ្យយើងរួមសពទុកនឹងយ៉ាងម៉េចយ៉ាងណាទោះជាទុកលំបាកផ្លូវកាយអីចឹងទៅវាមិនក្រំគ្រារីងរៃផ្លូវចិត្តរឿងលំបាកផ្លូវចិត្តហ្នឹងសំបីមានទ្រព្យសម្បត្តិច្រើនក៏មិនអាចមកដោដោះអីបានចឹង នឹងឯងពីព្រោះបំណងប្រាថ្នាវាផ្សេងគ្នាបំណងប្រាថ្នាទ្រព្យសម្បត្តិវាមាន ហើយប៉ុន្តែបំណង ប្រាថ្នាការជួបជុំគ្នាអីអីអញ្ចឹងទៅចង់ឲ្យដូចស្វាមីអីអញ្ចឹងឲ្យតម្លៃខ្លួនឯងនឹងឯងជាភរិយា ជាមុខជាមាត់មិនអាចនឹងចែករំលែកទៅឲ្យអ្នករតីអីទៅបានទេនឹងឯងគឺថាហួងហែង វាមានអញ្ចឹងហើយស្វាមីនឹងតលយល់ដល់សន្តានចិត្តរបស់ភរិយានឹងហើយនឹកឃើញថាយើងប្រព្រឹត្តខុសឆ្គំឆ្គងអីទៅធ្វើឲ្យភរិយាកើតទុកនឹងយើង អាណិតណាអាណិតភរិយានឹងឯងម៉ែឪខំចិនមកបាន7 8ដល់10ឆ្នាំ20ឆ្នាំ20ផ្លាយអីហ្នឹងហើយអត់បាននៅបំរើម៉ែឪអីណាមកបំរើ ខ្លួនឯងពុកម្ដាយក្មេកអីអីចឹងទៅម្លោះហើយ ហត់នឿយលំបាកផ្លូវកាយអីគ្នាចិត្តតែស៊ូត្រំអីសັບគ្រប់មើលកូនមើលអីចឹងទៅប៉ុន្តែកុំឲ្យ លំបាកផ្លូវចិត្តទៅទៀតអាហ្នឹងវាមានមេត្តាករណាកើតឡើងអញ្ចឹងនឹងឯងតែអញ្ចឹងហើយបើតាមផ្លូវពធัวព្រះពុទ្ធអង្គសម្ដែងឲ្យពិចារណាថាទោះជាភេរយាស្វាមីហ្នឹងក៏មានជាតិជារៀបជាធិមរណៈសេចក្តីសៅមងជាធម្មតាមិនអាចថាបានទីពឹង ឲ្យរួចផុតពីសេចក្តីទុក្ខណាអំពីគ្នានឹងគ្នាទេអញ្ចឹងគឺថាត្រូវស្វែងរក ទីពឹងគឺព្រះនិព្វានដែលមិនមានជាតិជ្រាបជាធិមរណៈនឹងឯងមិនមានសេចក្តីសោកមិនមានសេចក្តីសៅមងនឹងមកវិញអាហ្នឹងគឺតាមដែលព្រះពុទ្ធអង្គទ្រង់សម្ដែងទៅតាមពុទ្ធបរិស័ទយើងឲ្យចេះរកទីពឹងសម្រាប់ខ្លួនឯងផងកុំឲ្យយើងពឹងទៅលើតអ្នកតីផ្ញើសេចក្តីសុខ ទៅលើតអ្នកតីអីអញ្ចឹងនឹងឯងព្រោះសភាពវាមិនទៀងចឹងអញ្ចឹងដល់យើងបានយកទីពឹងក្នុងចិត្តសន្តានរបស់យើងជាធំដុំបឋមប្រធានអញ្ចឹងទៅទោះជាខាងក្រៅនឹងវាប្រែប្រួលអីទៅយ៉ាងណាក៏យើងមិនញាប់ញួរអីទៅពេកនឹងឯងទោះជាភរិយាស្វាមីម្នាក់នឹងបែកចិត្តទៅក៏នៅមេត្តាបិតានៅមនុស្ស ច្រើនណាស់ដែលសម្រាប់យើងរស់នៅធ្វើបន់ជាមួយមិនយូរប្រមាណគឺត្រូវតែព្រាត់ប្រាសទៅអញ្ចឹងឯងពេលនេះមិនព្រាត់ក៏ប្រមាណឆ្នាំទៀតហ្នឹងឲ្យតែយើងបាននៅរស់មួយថ្ងៃមួយថ្ងៃហ្នឹងអញ្ចឹងទៅយើងយកមួយថ្ងៃមួយថ្ងៃហ្នឹងមកអប់រំចិត្តទៅវិញទៅហ្នឹងឯងវាក្រែងវាមិនបានរស់នៅតែផងវាស្លាប់វាព្រាត់ប្រាសអីចឹងទៅមិនបានដឹងខ្លួនជាមុន ដើម្បីរត់ទីពឹងអីណារត់យន្តអីមើលមកងែកមិញហ្នឹង នៅមកវិបត្តិម្បងមកចិត្តដល់ផ្សារកកូហ្នឹងរថយន្តក្រុងហ្នឹងឯងហ្នឹងបើគិតតាមម៉ោងតាមពេលដំណឹងព័ត៌មានអីអីហ្នឹងពងសំដែងពធនៅវត្តបឹងខ្នាហ្នឹងម៉ោង5ជាងហ្នឹងហ្នឹងឯងគ្រោះថ្នាក់ធំដុំដោយរថយន្តក្រុងហើយនឹងរថយន្តតូចអីអីហើយប៉ះ2 3គ្រឿងអញ្ចឹងទៅ ជាដាច់ជាងមកខាងមុខពាក់កដាលមកអញ្ចឹងទៅឲ្យស្លាប់ទៅ របួសច្រើនអីអីចឹងទៅអាហ្នឹងគឺរឿងបាត់បង់ជីវិតហើយយើង បាននៅរស់ហើយយកជីវិតរស់នៅមកកើតទុករឿងអីរឿងរត់ប្រាស់គឺតែងមាន ជាធម្មតាយើងមិនអាចថាកុំឲ្យ មាន ការប្រត់ប្រាស់ ប្រែប្រួលក្នុងសង្ខារធัวនេះបានទេអញ្ចឹងគឺយើងពិចារណាអញ្ចឹងផងទៅកុំឲ្យយើងចេះតែដូចថាហួងហែងការជួបជុំអីអញ្ចឹងរហូតទៅនោះគ្រាន់តែយើងបានជីវិតរស់នៅដល់បរតនត្រ័យធ្វើទានបានកម្មសិលបាននឹងអរគុណបំណហើយអ្វីអ្វីទៀតនឹងយើងកុំចិត្តទៅទៀមទាទៅពីទៅពះសេចក្តីសុខវាមិនមែននៅត្រង់ដែលថាយើងចិត្តតែបានអីគ្រប់មុខដូចចិត្ត នោះទេវាមិនអាចទេណានឹងឯងប៉ុន្តែវានៅត្រង់នេះដែលយើងព្រមថាអ្វីអ្វីវាអត់បាន ដូចចិត្តវាសំខាន់ណាអត់បានដូចចិត្តវាអត់បានដោយចិត្តនឹងដូចតែគ្នាប៉ុន្តែមួយវាកើតຕົកខ្លាំងទៅម៉ោង2វាចិត្តតែរំពឹងវាចិត្តតែរំពឹងថាធ្វើម៉េចឲ្យបានចឹងទៅក៏ប៉ុន្តែមួយទៀតវាអត់បានដោយចិត្តមែនប៉ុន្តែវាអត់កើតຕົកមកពីព្រមព្រមនឹងមកពីអប់រំបញ្ញារឿយរឿយថា ក្នុងโลกនេះវាអត់មាននរណាចេះតែបានអីដោយចិត្តទេអាហ្នឹងឯងដែលជាសេចក្តីសុខណាគឺយើងនិយាយទៅសបាយក៏បានទៀតសបាយដោយបញ្ញាហ្នឹងឯងគឺសុខខោបញ្ញាបដិលាភោការបានដោយចំពោះនៅ បញ្ញានាំមកនៅសេចក្តីសុខកណាឬក៏ថាបញ្ញាជីវឹងជីវិតមកសេដ្ឋังជីវិត ដែលរស់នៅដោយបញ្ញាហ្នឹងគឺថាជាការរស់នៅប្រសើរអញ្ចឹងគឺសំខាន់ត្រង់ដែលយើងមានបញ្ញាមកទទួលយកនៅអ្វីដែលដែលមានដែលបានហ្នឹងនឹងឯងដែលយើងមិនចេះតែចង់បានរបស់ដែលអត់ ឬក៏អារបស់ដែលវាព្រាត់ប្រាស់វាបាត់បង់ទៅទេ របស់ដែលអត់ក៏អត់ទៅអាព្រាត់ប្រាស់ក៏ព្រាត់ប្រាស់ទៅប៉ុន្តែអ្វីដែលនៅមានហ្នឹងយកត្រឹមតែជីវិត នៅរស់ហ្នឹងជាបឋមធានរួចទៅវាមិនមែនមានតែជីវិតទេវាមានស្អីស្អីទៀតមកសន្ធឹកអ្នកដែលស្រឡាញ់យើងក៏តែមានពុកម្ដាយបងប្អូនកូនចៅញាតិមិត្តនឹងឯងហើយទ្រព្យសម្បត្តិអីក៏លមួមយើងអាចរស់បាន យើងយកការរស់នឹងឯងមកចម្រើនទីពឹងផ្លូវចិត្តឲ្យវាមានសេចក្តីសុខសប្បាយផ្លូវចិត្តឯណា ព្រោះបើអ្នកដតីមិនព្រាត់ចោលយើងក៏យើង នៅតែព្រាត់ចោលដែរបើយើងប្រកែហួងហែងដែរយើងកុំស្លាប់ចោលគេទៅបានទេនឹងឯងយើងចេះហួងហែងកុំឲ្យ គេព្រាត់ប្រាស់ពីយើងនឹងឯងយើងហួងហែងខ្លួនយើងកុំឲ្យព្រាត់ពីអ្នកដតីហ្នឹងមិនទាំងបានផងហើយយើងហួងហែងអ្នកដតីយ៉ាងម៉េចមើលមើលគិតឲ្យមែនតែនមើលទៅហួងហែងខ្លួនយើងកុំឲ្យព្រាត់ពីអ្នកដតីហ្នឹងណា ហើយសភាពនៃចិត្តអីក៏អញ្ចឹងដែរតែយើងមិនមែនចិត្តតែប្រកបវិជាបានទេបើយើងប្រកបវិជាបាន ប្រកបឲ្យអស់លោភៈទោសៈមោហៈទៅហ្នឹងឯងហើយឲ្យសម្រេចសិលសមាធិបញ្ញាសម្រេចលោកកតរៈទៅនឹងបើយើងអាចគ្រប់គ្រងប្រកបវិជាបាននឹងឯងវាតល់តែវឹកខាត់វាតល់អប់រំមិនចេះតែបានឯងឯងដោយការเตรียมទាដោយការបង្កប់វិជាទេ មើលនៅក្នុងអសិភុជាដកហ្នឹងចឹងគឺពនាងអសិតាភូចឹងហ្នឹងណានឹងគឺមានរឿងរ៉ាវក្នុងសង្ក្រុងសាវត្ថីហ្នឹងកុលធីតាហ្នឹងមានស្វាមីចឹងទៅហើយស្វាមីហ្នឹងក៏រឿងហ្នឹងរឿងចឹងហ្នឹងឯង វាមានការរសាយនៅអាការស្រឡាញ់ពេញចិត្តជាមួយភរិយាក្នុងផ្ទះហ្នឹងបោះបង់ទៅរកការសបាយរីករាយអីក្រៅផ្ទះរឿយរឿយចឹងទៅហើយនាងជាភរិយា កាលហ្នឹងសម័យកាលល្អណាស់បានគ្នាបានគ្នាចឹងទៅ បានមកស្ដាប់ពធព្រះអគ្គសាវករឿយរឿយសម្រាប់សោតតាបត្តផល នឹងឯងដល់ទៅរងចាំអស់ចិត្តអស់ចង់ដឹងតែស្វាមីនឹងបោះបង់ខ្លួនឯងចោលអញ្ចឹងក៏លាមេដាបិតាចូលកម្មភ្នួសជាភិក្ខុនីសម្រាប់ព្រះអរហន្តទៅទាំងភិក្ខុទាំងឡាយសរសើរភិក្ខុនីអង្គនឹងឯងបានព្រះតមានភាពអង្គត្រាស់មកសាកសួរទៅក៏ទ្រង់សម្ដែងពជាដកថាមិនមែនតែពេលហ្នឹងទេវិជាបុនមកអសិតាភូហ្នឹង ជាភរិយារបស់ព្រះអង្គម្ចាស់នឹងឯងព្រះរាជបុត្រព្រមតតកមានឹងឯងហើយប្របីតាចង្អៀតចង្អល់ប្រតិរឿងអីហ្នឹងក៏បបបងទៅភរិយាហ្នឹងតាមស្វាមីទៅបំរើនៅក្នុងព្រៃចឹងហ្នឹងឯងគឺមើលមើលលះបងដាណាដាណាទាំងអស់ណានៅតែស្វាមីមួយហ្នឹងតាមប្តីទៅហ្នឹងរឿងទឹកចិត្ត វាមានទៅអញ្ចឹងក៏ប៉ុន្តែប្តីវាអត់បានគិតរឿងហ្នឹងវាអត់បានគិតថាណាណាណាហ្នឹងគេអត់បានមកតាមយើងទេមានតែប្រពន្ធហ្នឹងហើយវាអត់បានគិតស្រាប់ទៅឃើញគេណទៀតណាស្រឡាញ់គេណរីហ្នឹងហ្នឹងឯងយកតែដេញតាមទៅជាសត្វស្រស់ហ្នឹងបើនៅកាន់ថារូបរាងស្តៀងមនុស្ស ហើយអរិយកៈហ្នឹងវាមាន រើសមនុស្សរើសសត្វអីវាចេះតែតពីតពះអញ្ចឹងទៅហ្នឹងឯងអាហ្នឹងគឺវាខ្វះខ្វះការគិតវាលុះនៅក្នុងអំណាចនៃកិលេសកម្មហ្នឹងវាទៅអញ្ចឹងទៅហើយនាងសេតាភូហ្នឹងដឹងថាស្វាមីតាមនាង គេណរៃហ្នឹងហើយចោលខ្លួនឯងចឹងទៅក៏ដើរដើរទៅ ជួបនឹងព្រះ បរមពុរិស័ទដែលបានមកជាព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងក្នុងកាលនោះព្រះអង្គជាតបោះបានសម្រេចឈានសមាបត្តិចឹងទៅក៏សុំសិក្សារៀនសូត្ររំលឹងកសិនបានសម្រេចឈានចឹងហើយអភិញ្ញាទៀតមានអធិវិធីអាចហោះតាមផ្លូវមេឃអីបាន ដល់អញ្ចឹងនិយាយពីស្វាមីដេញតាមនាងចណរីហ្នឹងទៅអត់តន់គេរត់បាត់ទៅអញ្ចឹងក៏រសេះរសោះអស់ដៃអស់ជើងត្រឡប់មកវិញមកដល់អាស្រមបតបណៈសាលារោគអសិតាភូអត់ឃើញស្រាប់តែឃើញនៅលើមេឃហ្នឹងឯងចាច់ចែងដោយពន្លឺរស្មីទៀតហ្នឹងឯងហើយ នាងអសិតាភូនឹងបានពោលពាក្យដូចថាអរគុណដល់វរាជបុត្រផងដែរណែដោយសារថាវាមានការបោះបង់ខ្ញុំម្ចាស់ចោលនឹងឯងដែលធ្វើឲ្យខ្ញុំម្ចាស់នឹងបានណាមកខ្សែគប់ជួបជាមួយនឹងបណ្ឌិតនឹងហើយបានប្រាសិចានៅកាមឆន្ទៈបើសម្លឹងកសិនទៅសម្រាប់ រូបវិជានទៅចឹងដល់អញ្ចឹងវាវាគ្របសង្កត់អកុសលនិវរណៈវាវាអត់មានអាចិត្តស្រឡាញ់ហើយអាចិត្តខឹងចិត្តស្អប់នឹងនឹងព្រះរាជកុមារជាស្វាមីហ្នឹងក៏អត់មានអត់មានខឹងស្អប់បន្ទុះតោមនោះចងកនុំ សងសឹកអីចឹងថាឲ្យវាស្រឡះអញ្ចឹងទៅកុំឲ្យបានអាណាអីវាអត់មានវាអត់មានការដែលគិតស្អប់គិតខឹងគិត ចងពីអីអីត្រេកអរឲ្យគេកើតទុកអីអីវាអត់មានប៉ុន្តែនឹងថាឲ្យអាណិតមកស្រឡាញ់មកអីដូចដើមវិញអត់ទេពនាងថា ដូចជាភ្លុកដំរី ដែលកាត់ដាច់ហើយអញ្ចឹងវាអត់អាចតវិញបាន នៅស្វាមីវរឲ្យមកវិញហ្នឹងណាហ្នឹងហើយពនាងអសិតាភូនោះអសិតាភូជាដកអញ្ចឹងអសិតាភុជាដកហើយហៅពនាងអសិតាភូហ្នឹងឯងរួចទៅក៏ហោះវឹងទៅបាត់ទៅលា លានឹងមកនឹងមកលាអញ្ចឹងតែមកលានឹងគឺថាអត់មានគំនិតស្អប់រង្គៀសពើមើលងាយមើលថោកអីគឺអត់ទេតែកម្មឆន្ទៈវាគ្រប់សង្កត់ទៅវាអត់មានហ្មងណាទៀតអត់មាននឹងថាឲ្យមកត្រេកអរនៅរួមរស់អីអាណិតអាណិតប៉ុន្តែវាមិនមែនអាណិតដែលនាំឲ្យមកជាប់ជាពាក់អីទេ នឹងឯងក៏ទៅសោយសុខក្នុងឈានចឹងទៅនឹងរឿងរ៉ាវដែលមាននៅ ក្នុងពជាដកហ្នឹងក៏ជាការរំលឹកបរិយជាបរិយជាកុមារព្រមតតកមាហ្នឹងក៏សោកសៅពោលមកគាថាអីដែរតាមក្រោយហ្នឹងដូចថាព្រោះហេតុតែការលោភលន់របស់យើងហ្នឹងណាហ្នឹងឯងគឺមិន បានអ្វីអ្វីទេត្រូវបាត់បង់ទាំងអសិតាភូទៅទៀតដោយពាក្យខ្មែរយើងថាចចើងចង់លៀបរែងបាត់ធន់ទៅអញ្ចឹងវានៅ ក្នុងដែលថាមានការលោភលន់ទៅរហូតដល់ទៅមានការប្រព្រឹត្តខុសឆ្គងឆ្គងទៅវាត្រូវបាត់បង់ កិត្តិយសគេឈ្មោះបាត់បង់ទ្រព្យសម្បត្តិអីអីគឺជាការវិន័យធំដុំណាស់ក្នុងជីវិតហ្នឹងមិនងាយទប់ទល់អីថាកុំឲ្យសោកសៅកុំឲ្យក្តៅក្រហាយស្ដាយក្រោយអីទៅបានទេចឹងត្រូវទួលផលកម្មក្នុងបច្ចុប្បន្នហ្នឹងគឺក្តៅក្រហាយចិត្តខ្លួនឯងដែលលោភលន់នឹងមានការប្រព្រឹត្តខុសកំឆ្គងអីទៅដោយប្រការផ្សេងផ្សេងហ្នឹងហើយមានរឿងដៅកាហាយច្រើនបែបច្រើនប្រការទៀត ជនកាលកូននឹងនៅ ក្នុងផ្ទៃម្ដាយនៅឡើយខ្លួនឯងត្រូវជាប់ទោសទណ្ឌពន្ធនាគារអីអីចឹងទៅកំសត់មែនទែនតែផ្លូវចិត្តនឹងកូនកើតមកក៏មិនបាន នៅមើលថែកូនមិនបានបំពេញតួនាទី ជាឪពុកអីអីហ្នឹងតើដុតរោលសន្តានចិត្តបណ្ណាទៅសឹងតែថាធ្វើអត្តឃាតហ្នឹងឯងព្រោះ បរោះនឹងដែលសបាយនឹងថាបានធ្វើជាឪពុកខំប្រឹងស្វែងរកទ្រព្យសម្បត្តិមកមើលថែ ពួនកូនអីអីនឹងចឹងទៅ សមត្ថភាពដែលខ្លួនឯងមាននឹងចឹងគឺសបាយចិត្តបាន កូនហៅពុកនឹងគឺសបាយចិត្តហើយវាពេញ ពេញត្រង់ថាខ្លួនឯងក៏បានប្រឹងប្រែងចិនបីបាច់មើលថែនឹងហើយដល់ទៅអត់បានធ្វើអីសោះអញ្ចឹងទៅអាហ្នឹងឯងជឿថាវាអនោយធម៌ណាអញ្ចឹងបានជីវិតរបស់យើងវាមិនមែនមានតែឯងតែវាត្រូវតាក់ទងនឹងអ្នកដទៃធ្វើអីអីគឺកុំគិតដូចជាមានតែខ្លួនឯងនោះតាក់ទងម៉ែឪតាក់ទងញាតិមិត្តបងប្អូនអីច្រើនណាស់ ចឹងគឺថាយើងសបាយទៅ ជាពិសេសឪពុកម្ដាយក៏គាត់ត្រេកអរសបាយជាមួយចឹងទៅជាការតបស្នងសងគុណគាត់កុំចេះតែធ្វើអីតែពីតែពះខុសកម្មឆ្គងទៅម៉ែឪនឹងក៏លំបាកទៅតាមនឹងទៅទៀតទៅយើងវាខ្វះកតញ្ញុតាធัวចឹងធ្វើឲ្យឪពុកម្ដាយកើតទុក្ខតាំងតែថាពីយើង នៅតូចគាត់ទុកផ្លូវកាយអីមែនតែគាត់សុបាយចិត្ត នឹងសង្ឃឹមលើយើងជាកូនដល់តែយើងធំទៅព្រឹត្តខុសកំឆ្គងវាខកចិត្តហ្នឹងឯងវាលំបាកជាងហត់នឿយផ្លូវកាយនឹងទៅទៀតអញ្ចឹងបានត្រូវគិតអញ្ចឹងគិតដល់អ្នកដែលស្រឡាញ់យើងហើយនឹងគិតដល់ដល់អ្នកដែលយើងស្រឡាញ់វាមានអញ្ចឹង យើងក៏មានអ្នកដតីជាទីស្រឡាញ់យើងត្រូវធ្វើអ្វីអ្វីឲ្យឲ្យប្រកបវិជាឲ្យបានល្អដើម្បីយើងបានរួមរស់នៅជាមួយនឹងបុគ្គលដែលយើងស្រឡាញ់ហ្នឹងឲ្យត្រឹមត្រូវ និងមួយទៀតអ្នកដែលស្រឡាញ់យើងច្រើនណាស់យើងក៏ត្រូវតែប្រព្រឹត្តអ្វីឲ្យគួរកប់បីតបស្នង សងគុណដល់អ្នកដទៃដែលខំស្រឡាញ់យកចិត្តទំនុកបំរុងយើងហ្នឹងហើយនឹងជាពិសេសគឺអត់មាននរណាទាំងអស់ដែលអាចមកមកជួយយើងមកជាទីពឹងឲ្យយើង ក្រៅពីខ្លួនឯងក្នុងដំណើរដែលដែលយើងត្រូវរក្សាចិត្តនឹងឯងឲ្យបានល្អហៅថាសមាធិ បណិតាំងចិត្តតាំងសាយៈសោនាំងតតោកេរហ្នឹងអាការរំកល់ចិត្តខ្លួនឯងហ្នឹងដើម្បីរួចពីបាបដើម្បីបាននៅទីពឹងដើម្បីសេចក្តីថ្លៃថ្នូរសម្រាប់ជីវិតរបស់យើងហ្នឹងអត់មាននរណាមកជំនួសបានទេតែយើង ថោកហើយយើងមិនអាចទៅរួមមាសប្រាក់អីក្នុងលោកហ្នឹងឯណាមកជំនួសអាសេចក្តីថ្លៃថ្នូររបស់យើងដែលបាត់បង់ទៅទេ យើងមើលឃើញ គេកសាងវិមាន ប្រាសាទអគារខ្ពស់50 60ជាន់100ជាន់បណ្ណាក៏ដោយយើងនឹកឃើញថារឿងដែលយើង ត្រូវកសាងជាងសំណង់អាគារទាំងអស់ក្នុងពិភពលោកសំបីតែវិមានឋានតាវតឹងអ្វីដែលសំខាន់ជាងអ្វីអ្វីទាំងអស់ហ្នឹងគឺការកសាង ខ្លួនយើងនេះឯងចឹងឲ្យបានបានគង់វងទៅដោយគុណធម៌អាហ្នឹងបើយើងបានកសាង ណាគុណធម៌ក្នុង ជីវិតរបស់យើងអញ្ចឹងទៅអ្វីអ្វីដូចជាដូចថាវាមិនមិនចាំបាច់យើងអន្ទះអន្ទែងត្រូវការប្រាថ្នាអីទៀតដល់តែប៉ុណ្ណឹងគឺថាសភាពនៃចិត្តរបស់យើងហ្នឹងវាទទួលនៅអ្វីអ្វីដែលយើងមានជំវិញខ្លួនហ្នឹងវាបាន សុខណា អញ្ចឹងវាអត់បាច់តែតែងទៅចំណែនថាអូគេមានផ្ទះធំគេមានទ្រព្យសម្បត្តិគេមានស្អីស្អីវាវាអត់វាអត់មានបញ្ហាត្រង់នេះតែមានអីបានអីហ្នឹងព្រោះយើងអាចរស់នៅជាសុខជាមួយនឹងរបស់ដែលយើងមាននេះក្តីសន្តោសដែលយើងបានអប់រំផ្លូវចិត្តនឹងអញ្ចឹងទៅ អ្វីអ្វីមានក្នុងពិភពលោកហ្នឹងគឺវាវាអត់ជាបញ្ហាអីសម្រាប់ឲ្យយើងកើតទុកផ្ទះអន្តែងទៅបណ្ដាំងប្រជែងជាមួយអ្នកដទៃទេ នឹងឯងហើយយើងអាចជាទីពឹងឲ្យខ្លួនឯងបានហ្នឹងវាសំខាន់ត្រង់ហ្នឹងចឹងអាចរស់ នៅ ជាសពជាមួយ នឹងអ្នករតីអ្នករតីមាន បានអីហ្នឹងក៏មេត្តាករណាទៅ ជាឆ្នាំ កំចាត់បង នៅ អកុសលផ្សេងផ្សេងរហូត កំចាត់បង នៅអាការចំណែនអីអីចូលទៅដល់មុទិតាធัวអីអីចឹងទៅមើលមើលនឹងឯងអ្វីអ្វីមានជំវិញ ខ្លួនយើង គឺដូចតែរបស់យើងអញ្ចឹងវាព្រោះឲ្យយើងបានសោក នឹងឯងយើងមានចាំបាច់ថាទៅហួងហែងឲ្យជារបស់យើងកម្មសិទ្ធិនាំទៅឲ្យកើតទុកខ្វល់នឹងហួងហែងអីគ្រាន់តែយើងមិនចំណែកនឹងអ្នកអតីដែលមាននោះវាដូចតែរបស់យើងអញ្ចឹងមែនមែនទៅណាមានចាំបាច់យកមកហួងហែងអីទេ គឺថារបស់អីក៏ដោយឲ្យតែយើងបានសុខសំខាន់ គឺដូចតែរបស់យើងអញ្ចឹងហើយចុះបើរបស់យើងមែនផ្ទះយើងមែនតែមិនឲ្យយើងបានសុខរបស់យើងស្អីនឹងមើលមើលនឹងឯងដោយលៀបដោយយោះ អ្វីអ្វីសពគ្រប់ទាំងអស់มันបានឲ្យយើងរស់នៅជាសុខនេះដោយសារតែវាមានរឿងដែលឲ្យកើតទុករឿងអីរឿងអីហ្នឹងទំបីតែមិនមែនជាមួយរឿងផ្ទះក៏ដោយជាមួយកូនចៅមួយអ្នកអតីតដែលយើងកើតទុកទៅហើយផ្ទះហ្នឹងវាមានន័យអីសម្រាប់យើង បើមិនបានឲ្យយើង បានសុខផងហ្នឹងនៅនឹងផ្ទះមែនប៉ុន្តែឈឺក្បាលឈឺចិត្តឆ្អិតទ្រូងមើលមើលផ្ទះហ្នឹងមានជួយយើងបានសុខឯណាតើជារបស់យើងមិនទៅមើលមើល នឹងឯងអ្វីអ្វីផ្សេងផ្សេងទៀតនឹងឯងវាដូចជាសាប សូន្យអស់អាលីងអញ្ចឹងណាពីព្រោះមិនបានឲ្យយើងរស់នៅជាសុខអានឹងយើង ពិចារណាមើលសេចក្តីហ្នឹងចឹងដូច្នេះសំខាន់ណាត្រង់កសាងខ្លួនយើងមួយហ្នឹងគឺគុណធម៌ផ្លូវចិត្តអ្វីអ្វីដែលនៅជុំវិញខ្លួនយើងហ្នឹងដូចរបស់យើងអញ្ចឹងព្រោះជាអារម្មណ៍នាំឲ្យយើងមានទានមានសិលមាន សម្បត្តិមានវិបស្សនា មានសេចក្តីសុខដោយមិនចាំបាច់ទៅទៀមទាហួងហែងយកមកប្រកាន់ធ្វើជារបស់អីខ្លួនឯងទេ បើដូចជាទឹកបឹងមកពិភពលោកអញ្ចឹងយើងមានចាំបាច់ទៅហួងឯងយកមកធ្វើជារបស់យើងអីបើយើងទទួលទានមួយថ្ងៃថា2 3លីត្រអញ្ចឹងទេចុះនឹងឯងវាមិនបានគិតថាឲ្យបាន2 3លីត្រអីហ្នឹងផងអញ្ចឹងទៅក៏តែមានយើងមាន ចាំបាច់ត្រូវការអីច្រើននឹងឯងឆាន់ទៅទូទានអីអញ្ចឹងទៅហើយអត់លំបាកទៅហួងហែងអីពេញប្រទេសពេញនគរទេ នឹងឯងយើង បានសេចក្តីសុខតាមដែលយើងបរិភោគប៉ុណ្ណឹងទៅសម្លៀកបំពាក់អីហ្នឹងបើយើង ទៅហួងហែងមកផ្សារយើងត្រូវកើតទុកប៉ុណ្ណាទៅព្រោះការហួងហែងផ្លូវផ្លូវថ្នល់ស្ពានអីទាំងអស់ហ្នឹងបើយើងហួងហែងថាជារបស់យើងយើងត្រូវកើតទុកប៉ុណ្ណាវាចិត្តតែមានរឿងឲ្យតែឲ្យតែហួងហែងគឺរឿងហ្នឹងមកដល់ហ្មងគេរឿងអីរឿងអីយើងយើងយើងមិនបានដឹងជាមុនក៏មានដែរ នាំមកនៅបញ្ហាកើតឡើងតតតគ្នាចឹងទៅប៉ុន្តែបើដូចថាយើងទៅណាមកណាអីជួយមើលជួយថែធម្មតាចឹងទៅនឹងឯងសម្បត្តិសាធារណៈតែប៉ុណ្ណឹងប៉ុន្តែយើងវាមិនបានទៅហួងហែងអីឲ្យកើតទុកនឹងរបស់ទាំងអស់ហ្នឹងដោយសារប្រកាន់ថាជារបស់យើងទេ នឹងឯងរំលៀកពាក់យើងក្លៀកពាក់ប៉ុណ្ណាផ្ទះយើងនៅប៉ុណ្ណាប៉ុន្តែ សំខាន់គឺយើងមើលថែចិត្តរបស់យើងនេះឯងឲ្យស្របទៅតាមអវាទទូលមានរបស់ព្រះពុទ្ធអង្គនឹងគឺយើងមានតែក្តីសុខរស់នៅហើយយើងក៏មិនបាន នៅក្នុងโลกនេះរហូតនឹងឯង ដូច្នេះពុទ្ធបរិស័ទយើងកបីសមាទាននៅសមាទិដ្ឋិយល់ត្រូវដើម្បីសិក្សាការពិតនៃជីវិតនេះ ហើយថែរក្សាសេចក្តីសុខនៅយ៉ាងចិត្តបង្កើជាពិសេសគឺចិត្តខ្លួនឯងកុំឲ្យដល់ចិត្តពេកទៅមើលមិនឃើញដូចចិត្តទៅឃើញណាវែងឆ្ងាយនឹងស្ទុះស្ទាទៅចង់បាន របស់ដែលអត់ឬក៏ថាចិត្តទៅដេញតាមសេចក្តីសុខនឹងទៅ នឹងវាមិនបានស្ងប់ទេសេចក្តីស្ងប់ពិតប្រាកដគឺយើងមើលឃើញសេចក្តីសុខនៅក្នុងចិត្តរបស់យើងហើយបញ្ចប់នៅការដេញរោគសេចក្តីសុខផ្សេងផ្សេងបញ្ចប់នៅបំណងប្រាថ្នាដោយសពគ្រប់នឹងឯងការអស់ទៅនៃតណ្ហានឹងឈ្នះអស់នៅសេចក្តីទុកទាំងពួងទាំងសូមអនុមោទនា